ស្ដីថ្ងៃនេះជួបគ្នាម្ដងទៀតតកតងជាមួយបាទយើងនិយាយពីវងគោបាទជាវងគោមួយដែលនៅចំការយើងមានក្របជិត20គោទៅបង្កើតទៅតែទម្លាក់បាទជា2គោទៀត ប់ពីគោនេះសិតមេគោទាំងអស់ចាសមេគោមកខាងនេះគេពងឆ្ងល់យកអីថតហ្នឹងគេដឹងគេស្គាល់ហើយគេ chuối hoặc mà lấy chè cà nhé chai lấy chè này mòn còn mùi hay mùi នេះទៅប្រកាសបានហើយពីឈ្មោះឥឡូវយើងកំពុងតែគ្រៀងស្ទៀងចូលក្រោលទៀងអូចូលក្រោលដល់អ្នកគ្នា យើងកំពុងតែដេញវាចូលក្រោយ ភ្លើងណាកុំអស់អីជាពីងមុខខាមវាតិចយោមានមុំទេតែយើងបិទភ្លើងដើម្បីតែគេយកផ្សែងមកមុខខាម ចូលខ្លះក៏អត់ទាន់ចូលគឺរត់ទឹកផាក់ដឹងហើយអូនបាទនេះគេស្រេកទឹកគេផាក់ទឹក នេះពាក់អឺដែលស្គាល់កាមេរ៉ាមែនហាបាទនេះកន្លែងទីតាំងដងទឹកនៅក្នុងចំការ ទៅទឹកអីចាប់តិចកំតោភាសាទៅទឹកបាទនេះនៅសិទ្ធិភាពនៅក្នុងត្រង់គោរៀងដុតភ្លើងកុំឲ្យមុខខាំចូលទៅទៅចូលបាន4ណា ស់មកមួយទៀតហើយបាទវីដេអូមានតែប៉ុណ្ណឹងបាទអរគុណសម្រាប់ការ តាមដានទស្សនាទាំងអស់គ្នាបាយបាយ